នេះនេះຕົករបស់មកទៅកម្មវាយដៃហ្មងនេះណានេះវាយដៃដល់អែមអោស្រីនេះនេះយ៉ា shit ដងមកយើដល់នេះ ដៃទាញក្បាលអុកចឹងទៅចាប់ស្លែងក្បាលចាច់កយកតែមកអូខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំរំនាំរាប់អ្នកនរគ្នាមកលេង God of War 4 thì cao lên nhu kèm một cái cái nó nó nó nhu kèm nhu kèm play himself now, à? play himself. <laughs> ក្រីធោវៈនេះចាស់ហើយអ្នកនាងគាត់ចាស់ហើយតែមិនដឹងថាកម្លាំងគាត់ខ្លាំងឬមួយក៏ការវាយនៅក្នុងញ៉ាំនោះខ្លាំងដូចវគ្គមុនមុនអត់ទេសមមកថៃចុងក្រោយថៃចុងក្រោយ

Hasan. Get in the boat, boy. ตอนนี้เขามีนโกนดีแบบนี้ตัวเองซ่อนเองสอบซ้ายเนาะ ត្រូវកាប់ដើមឈើហើយអីដើរទៅ WASE ដើរ Still want me to tie to the boat? ប្លែកម្យ៉ាងដែរនៅនេះវគ្គថ្មីនេះ Waterfall ខ្ញុំតើមានឱកាសបានលេងនៅនេះ Waterfall នេះខ្ញុំលេងលើ PC នេះនេះមិនលេងនៅ PS នេះមិនលេងនៅ PS4 ទេ ការផាត់ហ្គេមនេះវាចេញយូរតែខ្ញុំកំពុងតាមអត់នេះ là gì không tục cái chỉ muốn cần làm chơi lên cái này Did something change? The forest feels different Everything is different, boy. Try not to do Yes, sir. ទៅជាមួយគាត់លើយកទៅណានេះជាមួយ creator គាត់លើតាមឈើនេះយកទៅអ្នកនរគ្នាមានឆ្ងល់ដូចខ្ញុំ creator គាត់គាត់យល់ដាវដាវពីរផងគាត់ដាវពីរនៅក្នុងផងគាត់ដាវមានច្បាស់រុំដៃហ្នឹងគាត់យកទុកណាមិនវិញអត់ឃើញឃើញតែបន្ថែកាប់អស់អ្នកនរនេះ ថែថែចាប់អស់តែមើលទៅវាថែគាត់មានមានយន់មានអីដែរដឹងយន់អីមើលយន់អត់ស្គាល់ដល់ហើយដល់នេះអត់ទេតែគាត់ទូតែទេព្រះអង្គឯងឯងណាធ្វើចាស់នេះតែណាក៏ទូទៅបើសាមញ្ញហ្នឹង ពីកូនគាត់ភ្លេងខ្ញុំសាត់អ្នកនេះគុយលេងហ្គេម God of War 4នេះមានអាថាសំភើបម្យ៉ាងណាវាដូចមើលរឿងអ្នកនេះវាអត់វាមិនជាអារម្មណ៍ដែលយើងលេងហ្គេមមុនមុនមុនមុនវាចេញមកវាជាសាច់មកឈាមវាយផ្សាយវាអូដោយសារសព there do I see my mother? សាសំប្រពន្ធផុនក្រៃធំនៅណាមុនក្រៃធំវានឹងស្លាប់ Well there did they call to me ដឹងថាមានរឿងអីបានគាត់ស្លាប់ទេឃើញសាកសពបើក្បាលដបងមកឃើញសាកសពលើសាកយកចាំដើមឈើនោះយើងអាចទីដឹងឯណាអមនេះ ត្រីធំកាប់ដើមឈើផងដើម្បីកាត់ធ្វើចេះអស់ដើម្បីបូជាណាតែប្រហែលជាមានប្រវត្តិអីមួយនៅនឹងដើមឈើហ្នឹងអ្នកនរអូយឃើញមិនឃើញស្នាមដៃដើមឈើហ្នឹងនឹងមានស្នាមដៃវ៉ាវហើយ She's ready. suy ra đi vậy năm hai chia cây thua quạt thử và cho sao và bốn quạt đây nhỉ còn nó nói nhỏ thì còn cho sao bốn quạt đây លេងក្រោយគេមែនតែមានន័យអត់ឡើងណាថាដូចយើងអង្គុយមើលរឿងហ្មងអង្គុយមើលរឿងនៅក្នុងគាត់ហ្មងនេះលក្ខណៈបើសិនយើងអបិទភ្លើងហើយមាន monitor ធំជាងហ្នឹងអីចឹងអូតើ 4K 2K អឺផ្អែមហ្នឹង i eh? I'm sorry. Squeeze. This knife. It was hers. Now it is yours. she knew. Now? Now. Câu nó nguyên mon răng như này. hiện câu nó răng rồi thôi chắc với bạn. của mày của mày ngay chẳng. câu nó thích mau ấy. What are we hunting? You are hunting deer. Yeah, hunting deer. Which way? In the direction of deer. Okay. Uh, this way. Father? Why are we doing this now? <laughs> I need to know you can survive the journey. then we leave for the mountain? Depends on you. ខ្ញុំអត់ខ្ញុំអត់ដើរអបអបអីនៅនេះខ្ញុំគោលដៅយកនេះមកគោលដៅគឺគោលដៅហ្គេមខ្ញុំតែថាហ្គេមវាតម្រូវទៅទៅអញ្ចឹងខ្ញុំអត់យកបអបយកអីច្រើនញ៉ៃទេ More tracks? Yeah. But they're too ស្នាមជើងនេះស្នាមជើងខ្លាំង Good. ខ្ញុំ one shot ទៅរកគោលដៅនេះខ្ញុំគឺទៅប្រហែលស្ដាំយក រអបអបរអីច្រើននេះញញៃទេតែមកថាខ្ញុំចង់ឲ្យឲ្យ one shot ទៅមើលសាច់រឿង game នឹងយកមកហ្នឹងអត់ចង់ខាតពេលច្រើនទេនេះនៅឃើញក្តានហ្នឹងឯងអូក្តានហ្នឹងស្នែងស្អាតហ្នឹងប្រហែល ក្តីស្នែងក្តាំងគង់យកមកតាំងទេអែម Yes father នេះដូចខ្ញុំបាននិយាយចឹងខ្ញុំ one shot ទៅគោលដៅ game ហ្នឹង Broker bridge How are we going to get across one shot ទៅសាច់រឿង game ហ្នឹងខ្ញុំមកយកអប់យកអីច្រើននេះហើយនេះគប់ឯងគុំឯងកូននឹងលោកទៅសអអ Dương lột ra mình để xó kia như nhờ vật hai một cái nhỏ kia Nha cơ nhé Ủa cô nó vừa banh chẳng Ừm Vừa banh chẳng banh mình Now his guard is up. Only fire. Only fire. When I tell you to fire. I'm sorry. Do not be sorry. Be better. Find it. Find it. Mm. find. Acabo de meter យ៉ាអ្នកអត់នេះដោយសារមុនហ្នឹងកូននឹងវាបាញ់អេបណាស់វាធ្វើកំហអញ្ចឹងក្រីធំគាត់ដកធ្នូនេះក៏ដកធ្នូចេញពីកូននឹងខ្លាចកូននឹងបាញ់ប្រេតាឲ្យក្តាននឹងរត់រួចទៀតយ៉ាសាញ់មកហើយក្រីធំគាត់ប្រាប់ឲ្យកូនគាត់ថយទៅម្ខាងកូនគាត់អត់អន់រួចយល់ទេកូនគាត់អាច សម្រាប់ពិសាឡើងអញ្ចឹងទៅគាត់យ៉ាផ្សាយពី200 200ណាឆ្នាំនេះស៊ីបន្ថៃផ្ទៃធរបន្ថៃកាប់អស់ហើយនេះថៃបន្ថៃធម្មតាថៃកាប់អស់នេះថៃ god ណា god god វើផ្ទៃធំហើយមានអានេះຕົករបត់មកប្រកម្មវាយដៃហ្មងអឺ Này nào mình quay đẩy được em này ừ. Tao sẽ đi đi Ý da Shit Ok Ở này Roger They've never come this close to our woods Ở dạ, nào nè Keep moving Yeah Xin tôi một cái bàn đi Sẽ ấy nhảy nhảy nhỏ nhìn con so tới trong cái kha tế sợ xong lại to xa chuyện tư lườn lườn vô mà nghe là cười cái đàn We do what we please, boy. No excuses. Can I have my bow back now? Can you hit it from here? ចាអាកូននោះវាចង់បានធ្នូវិញអានេះដើម្បីបាញ់តែគេធ្វើថាអាចបាញ់នឹងបានទេកូននោះវាអាចបាញ់នឹងបានតែវាចិត្តឆ្នាំនេះហើយយើងធ្វើមកមកទៀត Never wanted to take me សាច់រឿងកំសត់ដែរណាគ្នាចេញមកប្រពន្ធស្លាប់ពុនអីបូជាមកបង្រៀនកូននៅបាញ់ប្រហែលក្តាំប្រហែលអី ចាជួបវិស័យទៀតហើយអ្នកនេះយើងធ្វើការវាយទៀតហើយអាយនោះអាយនោះមកផាត់ពីផាត់បីបថាអូមិនស្គាល់ណាមើលសុំពីបីថាទៀតមើលតែគប់មួយលឹកតឡាមួយលឹកមើលរបងនៅតែអីលើហ្នឹងចុះមកអូនេះមិនចុះមកផាត់គឺងាប់យកដំណង មកខាត់ដាច់សង្ខាយំអស់ហើយណានេះធ្វើការទាញច្បាក់នេះមកទៀតហើយកុំនេះប្រកបមួយមកឡានមួយមកវគ្គនេះយើងអាចឡានយើងអាចឡានដោយវគ្គមុនមុនដែរវគ្គមុនមុនយើងអាចឡានអាចអីបាន ឥឡូវហ្នឹងវាអត់ទាន់មាន skill ច្រើនភាសាយើងលេងមិនទាន់មានបានអាប់ទេច្រើន Wait for my mark. Yeah. Relax. Do not think of it as an animal. It is simply a target. Clear your mind. Steady yourself. Exhale and release. Good. ឥឡូវបាញ់ត្រូវកូនបាញ់ត្រូវឥឡូវនៅវិញទីទៀតគឺទៅ finish ទៅ finish កណ្ដាលណាញ៉ាំវានៅរួមឡើយទេហើយវានៅរួមឡើយទេអញ្ចឹងជាងយើងត្រូវសម្រាប់វាណានេះកូនក្បាត់ដែរយកពីសាកសពផងម្ដាយកូនកូនលេយកនេះក្រៃថោឲ្យសម្រាប់ ក៏នោះវាអត់ដែរសម្រាប់សាំសម្រាប់អីនេះទេចឹងវាវាសម្រាប់អត់បានធ្វើចិត្តអត់បានអត់ដៃវារឹងងាយចឹង I can't ចាក៏នោះវាអាចសម្រាប់បានទេក្តាមស្នៃស្អាតនេះអត់ទេបានមកគូដាក់ទេអាន ô mây sinh máu nè trên mây thì con sinh máu một chữ à, xem giấy chạy chứ vậy nhưng vay mây nó màu thế nào nhỉ Nico nó cho cho sai Apple nó bay nhau đồng màu dưới nào nhỉ ti không món nào liền ui á mấy à, à, cái tuổi ra tám đây này muốn hot à nó xong đòn máu ờ, tôi một bài được một cục mà con số cầm đó mày em còn biết đấy thì khai điện đá như này này khai đánh chỉ bật nữa bật đáy quỷ đáy tiền của bạn ốc trong đấy à, chọn lại nhà của bạn chặt cò vô gần wow. con đi với thôi sẽ đặt bán nè này lục hoàn toàn Boy, look at me. Look at me, boy. Boy, look at me. We did it. You are not ready. What? Are you serious? I found the deer. So, so what's happening? myself. <laughs> ឡើយនឹងត្រូវទៅផ្ទះហើយតែមើលសាកសាប្រពន្ធបូជា I can do this You are not ready ready នេះឥឡូវយើងធ្វើការផ្ទះមកទៅ సాధ్యలను let's see phải chịu thua cam mặt tay vô rồi cho ôi mà chả phải slide slide món nào nhé, mà phải đi ba đây cho ra thì hắn là mẹ làm đi chọc hay thì cũng đồ mà chọc cái này rồi ngoài tận vải đai mà ai cắm mình trâu đấy ai cỏ chọc bọc chọn cái bao rồi ừ. ngày như này nói chọn cái bao giờ rồi mà thế là cho vô rồi